ទេសអូស្ត្រាលីជាប្រទេសមួយមិនមែនមហាអំណាចមែនមិនមែនប្រទេសដែលដែលដែលហៅថាមានប្រជាប្រដ្ឋច្រើនមែនមានតែមានចំនួន26លាននាក់25លាននាក់មែនប៉ុន្តែនៅក្នុងនោះមានសាសជាតិចម្រុះនឹងជាង70 80សាសជាតិនិយាយភាសាខុសៗគ្នាបែរទៅជាយើងអាចស្ដាប់គ្នាបានដោយសារអីដោយសាររដ្ឋាភិបាលគេនឹងយកអាច្បាប់អន្តរជាតិហ្នឹងទី1ច្បាប់ស្ដីពីជនជាតិដើមទី2ច្បាប់ ស្ដីពីសិទ្ធិមនុស្សអន្តរជាតិហ្នឹងយកមកគោរពហើយដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់គេហើយគេកែប្រែរដ្ឋធម្មនុញ្ញរបស់គេហ្នឹងឲ្យទៅជាច្បាប់រួមគ្នារំលាយចូលគ្នាជាមួយនឹងសិទ្ធិមនុស្សហ្នឹងអាច្បាប់សិទ្ធិមនុស្សទាំងពីរហ្នឹងធ្វើឲ្យមនុស្សទួទៅនៅក្នុងប្រទេសអូស្ត្រាលីទាំងមូលមានសាសជាតិចម្រុះហៅថាពហុសាសជាតិហ្នឹងអាចរស់បានដោយដោយដោយដោយដោយសុខដុមរមនាគ្នាព្រះអង្គមើលមើលឲ្យ ចាំបាច់ខាងណាសិទ្ធិសិទ្ធិនេះហៅតែសិទ្ធិរបស់របស់បុគ្គលតួតោហើយសិទ្ធិមនុស្សយើងកើតមកនោះមានសិទ្ធិតាំងពីកំណើតមកហើយមានសិទ្ធិជាមនុស្សរស់នៅក្នុងក្នុងភពផែនដីហ្នឹងហើយហើយមនុស្សបុគ្គលដែលមានសំណាងផបសំណាង វាសនាដែលមកសាងជារូបកាយរបស់មនុស្សហ្នឹងតាំងពីគូនង៉ែតកើតមកពីអូតូម្ដាយហ្នឹងមកនោះមានសិទ្ធិហ្នឹងមកហើយហើយក៏ប៉ុន្តែក្រំតែមនុស្សវាមិនអោយមនុស្សមួយចំនួនដែលបងលើកឡើងទាំងអស់អង្គមិញនឹងបងគឹមគូហ្នឹងក៏បានអឺ បរិយាយឲ្យដែរថាបុគ្គលមួយចំនួនគាត់អត់គោរពដល់នោះគាត់មានសិទ្ធិដោយសារគាត់មានលុយកាសគាត់មានអំណាចគាត់មានអឺ power ជាច្រើននៅក្នុងដៃគាត់ទៅគាត់ធ្វើអីតាមអំពើចិត្តប៉ុន្តែជាពិសេសទៅទៀតហ្នឹងយើងមើលឃើញថាយើងអូសថយក្រោយបន្តិចថា ក្នុងសម័យដែលគ្មានសិទ្ធិមនុស្សនឹងចែងជិញសូម្បីតែប្រទេសអាមេរិកក៏មានការរំលោភទៅលើសាសជាតិមួយចំនួនដែលជាជនជាតិដើមដូចជាអាហ្វ្រិក អាមេរិកកាំងខ្មៅមួយចំនួនជនជាតិឥណ្ឌាស្បែកក្រហមនៅប្រទេសអាមេរិកហ្នឹងក៏ត្រូវបានគេរំលោភសិទ្ធិហ្នឹងដែរដោយសារពីមុនហ្នឹងច្បាប់ហ្នឹងវាមិនតាន់ចែងចេញមកហើយអញ្ចឹងប្រទេសមួយចំនួននៅលើពិភពលោកនេះជាពិសេសប្រទេសដែលមាន អំណាចជាងជាងគេហ្នឹងអឺសហរដ្ឋអាមេរិកក៏ធ្លាប់បានមានប្រវត្តិនឹងយកជនជាតិខ្មៅនឹងទៅធ្វើជាទេសកលហើយចងចលះចលះដឹកទៅលក់ដូចជាសัตว์ជាធាតចឹងដែរ អាហ្នឹងជាទង្វើមួយ ដែលគេមើលឃើញថាវាជាអមនុស្សធម៌មែនទែនណាដោយសារគ្នាកើតមកជាមនុស្សហើយ បែរទៅជាគ្នាហ្នឹងមានមានអាអាអាសិទ្ធមួយហ្នឹងអត់ស្មើនឹងសត្វទៅទៀតមិនត្រឹមតែមានសិទ្ធជាមនុស្សទេវាអត់មានសិទ្ធស្មើសត្វទៅទៀតសត្វមួយចំនួន គេគោរពឲ្យនៅតែស្មើម្ចាស់ប៉ុន្តែ មនុស្សមួយចំនួនហ្នឹងគេឲ្យធ្វើការងារ ដាក់ទរណកម្មដាក់ទនកម្មនោះធន់ធ្ងរជាងអាសត្វដែលគេចិញ្ចឹមនៅក្នុងផ្ទះរបស់គេទៀតគេឲ្យតម្លៃខ្ពស់ជាងមនុស្សនឹងទៅទៀតនោះហើយដែលយើងសង្កេតឃើញថាមនុស្សមួយចំនួនហ្នឹងគាត់ទទួលយកអត់បានមនុស្សមួយចំនួនដែលជាមនុស្សដូចយើងនិយាយថាចំនួន8លោកមានមកលោកបានរកឃើញនៅចំណុចទាំងចាំងពីយូរប៉ុន្តែសម័យក្រោយមកទៀតមានមនុស្សមួយចំនួនហ្នឹងដែលគាត់ ពិចារណា ហើយ ពិចារណាទៀតមើលទៅមើលមកគាត់ឃើញថាបើគ្មានមនុស្សណាជិញមុខដើម្បីដោះស្រាយតែងជាច្បាប់ជិញទេបុគ្គលទាំងឡាយដែលគ្មានសិទ្ធិអំណាចនោះត្រូវស្ថិតនៅក្រោមការ ហានិភ័យយ៉ាងខ្ពស់ជារៀងរហូតអញ្ចឹងទេតែងដូច្នេះហើយនោះទៅបុគ្គលមួយចំនួន ដែលមានសមត្ថសមត្ថសមត្ថភាពក្នុងការងារតែងជាច្បាប់សរសេរជាច្បាប់ហើយក្នុងការងារ លើកឡើងមកអោយមហាជនទាំងឡាយក៏ដូចជាប្រទេសដែលមានអំណាចក្នុងលោកហ្នឹងឲ្យគាត់ជួយគ្រប់គ្រងនៅសក្តីប្រាថ្នារបស់ពួកគាត់នឹងទៅអាសេជីងចប់ហ្នឹងមកច្បាប់ហ្នឹងគោលបំណងហ្នឹងក្នុងនាមចង់ឲ្យ សកលលោកហ្នឹងមនុស្សជាតិយើងទួទៅហ្នឹងមានសិទ្ធិស្មើស្មើគ្នាមិន ថាអ្នកមានអ្នកក្រមិនថាអ្នកអាក្រក់អ្នកល្អមិនថាស្បែកសស្បែកខ្មៅទេ អញ្ចឹងទេសិទ្ធទាំងអស់ហ្នឹងវាត្រូវតែបានគាំពៀដោយច្បាប់ណាមួយនោះតើគេគេចែងជាច្បាប់ហ្នឹងមកក៏ប៉ុន្តែច្បាប់ហ្នឹងសពថ្ងៃថាវាវាបានមកហើយឆ្នាំ1948ច្បាប់ហ្នឹងបានចេញជារូបរាងមកហើយ ហើយថែមទាំងមានការគ្រប់គ្រងពីសមាជិករបស់អង្គការសហប្រជាជាតិហ្នឹងជាង100ប្រទេសហ្នឹងបានគ្រប់គ្រងហើយយកច្បាប់ហ្នឹងទៅអនុវត្តក៏ប៉ុន្តែសួរថានៅលើពិភពលោកហ្នឹងវាបានទលំទលាយដែរនៅ វានៅតែមានប្រទេសមួយចំនួនជាពិសេសប្រទេសផ្ដាច់ការដោយបងគូលើកឡើងថា dictatorship ចឹងមានន័យថាប្រទេសមួយចំនួននៅតែយកអឺអាសិតរបស់ខ្លួនឯងដែលមានកម្លាំង power ក្នុងដៃនេះយកមកមកគ្របដណ្ដប់ទៅលើអាសិទ្ធិមនុស្សទាំងទៀតវាមិនតាន់បានទលំទលាយនៅឡើយទេសិទ្ធិមនុស្សថ្មីត្បិតតែផ្សាយសពផ្សាយទៅលើពិភពលោកនឹងជាទួទៅហើយក៏ប៉ុន្តែនៅប្រទេសមួយចំនួនมันគោរពនៅឡើយទេគ្រាន់តែយកទៅដែរតែมันប្រើឲ្យវា ទៅតាមអាស្ថានភាពអន្តរជាតិដែលគេតម្រូវឲ្យធ្វើហ្នឹងខ្លួនឯងមិនបានធ្វើដល់ឡើយទេប្រទេសមួយចំនួនគាត់នៅយកច្បាប់ហ្នឹងទៅដែរក៏ប៉ុន្តែគ្រាន់តែចង់បានពីជំនួយសេដ្ឋកិច្ចចង់បានជំនួយធនធានពីអន្តរជាតិហ្នឹងគេជំនួយទៅដោយសារគេគេគេជីងច្បាប់ហ្នឹងទៅគេជំនួយអាអាអាអាថាវិការហ្នឹងទៅតាមក្រោយឲ្យប្រទេសមួយចំនួនដែលកំពុងតែស្ថិតនៅក្រោមការបន្តក្រៃក្រោឬក៏នៅលើ បន្តជឿនលឿនបន្តិចទៅឲ្យមានលទ្ធភាពក្នុងការងារផ្សព្វផ្សាយនៅអាច្បាប់ទាំងអស់នោះក៏ប៉ុន្តែជាពិសេសដោយប្រទេសវៀតណាមជាដើមប្រទេសលាវជាដើមកម្ពុជាយើងជាដើមនឹងធ្វើត្បិតតែស្ថិតនៅក្នុងក្រមការអឺអឺលទ្ធិប្រជាធិបតេយ្យមែនក៏ប៉ុន្តែសិទ្ធិមនុស្សហ្នឹងក៏នៅមានការអន់ថយដែរបើតាមតែខ្ញុំស្ដាប់ទៅលើពិភពលោកហ្នឹងក៏គេបានចាត់ទុកថាប្រទេសមួយដែលស្ថិតនៅក្រមបន្ត ក្រហមរបស់អង្គការសហជីវជាតិដែលគេដៅហើយថាប្រទេសដែលមិនគ្រប់សិទ្ធិមនុស្សដែរប្រទេសកម្ពុជាយើងហ្នឹងអឺថ្មីត្បិតតែជាប្រទេសដែលមានឈ្មោះថាប្រជាធិបតេយ្យវិញក៏ប៉ុន្តែក្នុងโลกនេះប្រជាធិបតេយ្យប្រទេសដែលមានប្រជាធិបតេយ្យហ្នឹងភាគច្រើនមិនសូវមានការអឺបាក់ឌីសែតពីអង្គការសហជីវជាតិទេ គឺថាសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួនដែលកាន់លទ្ធិប្រជាធិបតេយ្យហ្នឹងមិនសូវមានការរើសអើងពូជសាសន៍មិនសូវមានការអឺកាន់នៅច្បាប់ទន្លប់អីធំធេងយកមនុស្សទៅកាត់ទោសដោយអត់មានពិចារណាឬក៏កិច្ចការងារមួយចំនួនដែលក្នុងច្បាប់នឹងចែងមកតែងតែគោរពច្រើនជាងប្រទេសដែលកាន់លទ្ធិកុម្មុយនីសលទ្ធិកុម្មុយនីសជាពិសេសឥឡូវយើងនិយាយលទ្ធិកុម្មុយនីសធំជាងគេបងអស់នៅលើពិភពលោកនឹងមានរុស្ស៊ីនិងចិន យើងក៏និយាយប្រទេសវៀតណាមប្រទេសវៀតណាមហ្នឹងក៏ជាប្រទេសមួយដែលកាន់លទ្ធិប្រជាកុម្មុយនីដែរហើយសួរថាឥឡូវយើងមើលរុស្ស៊ីទៅរុស្ស៊ីសប្តាហ៍ហ្នឹងបងប្អូនឃើញហើយដែលដែលអង្គុយនៅក្នុងកៅអីអង្គការសហជីវជាតិហ្នឹងគឺថាខាងសិទ្ធិមនុស្សហ្នឹងឯងក៏ប៉ុន្តែត្រូវបានបំពេញសិទ្ធិមនុស្សហ្នឹងទៅក៏គេដកជីមកអញ្ចឹងលើមើលប្រទេសចិនអញ្ចឹងដែរប្រទេសចិនហ្នឹងស្មាន ថាចិនសប្តាហ៍ហ្នឹងយើងមើលឃើញសម្បកក្រៅអញ្ចឹងជនជាតិអឺអ៊ុយហ្គើជនជាតិ អ៊ុយហ្គើនៅតំបន់ស៊ីចាងហ្នឹងស៊ីឈៀនហ្នឹងគឺថាត្រូវបានដាក់ក្នុងក្នុងគុកពន្ធនាគារហ្នឹងជាង1លានទៅ2លានអ្នកនោះមានន័យថាសិទ្ធិមនុស្សនៅប្រទេសចិនហ្នឹងក៏មានការងារភាព សង្កត់ក្នុងសិទ្ធិជនជាតិដើមដែលជនជាតិអ៊ីហ្គើដែលនៅសៀងស៊ីងជាងហ្នឹងគឺជាង1លានអ្នកបើតាមតែគេរកឃើញរបាយការណ៍ហ្នឹងហើយជនជាតិចិនហ្នឹងរដ្ឋាភិបាលលោកស៊ីជីងពីងហ្នឹងមិនទទួលស្គាល់ទេថាគេយកមនុស្សអស់ទាំងហ្នឹងទៅអប់រំ ក៏ប៉ុន្តែការពិតមិនមែនអប់រំទេគេយកមនុស្សទាំងឡាយដែលតវ៉ាពីសិទ្ធជនជាតិដើមហ្នឹងយកទៅដាក់ក្នុងគុកតែម្ដងយករងដាក់ទីតាំងមួយមិនអោយអង្គការសហជីវជាតិទៅត្រួតពិនិត្យទេនោះជា ចំណុចមួយដែលប្រទេសធំធំមួយចំនួននៅលើโลกហ្នឹងអត់តន់មានគ្រប់សមត្ថភាពឬក៏អត់ចង់គោរពទៅច្បាប់សិទ្ធិជនជាតិដើមនិងនឹងសិទ្ធិជនសិទ្ធិសិទ្ធិអន្តរជាតិនិងសិទ្ធិ អន្តរជាតិហ្នឹងទេអញ្ចឹងទេ យើងបែរមកវិញថាសិទ្ធិអន្តរជាតិអីបាត់ទៅវាជីងមកមែនក៏ប៉ុន្តែគោរពបានតែប្រទេសលទ្ធិប្រជាធិបតេយ្យដែលជឿនលឿនទេប្រទេសប្រជាធិបតេយ្យជឿនលឿននេះជាពិសេសដូចសហរដ្ឋអាមេរិកយើងនិយាយទៅប្រទេសធំធំមានសហរដ្ឋអាមេរិកមាន ប្រទេសកាណាដាមានប្រទេសអូស្ត្រាលីជាដើមដែលយើងរស់នៅហ្នឹងយើងយើងឃើញថាគេមានពហុជាតិសាសជាច្រើន ជាង70 80សញ្ជាតិខុសខុសគ្នាក៏ប៉ុន្តែគេមើលទៅភាពស្មើភាពគ្នាស្ម័គ្រភាពហ្នឹងវាវាគួរឲ្យយើងទទួលយកបានដែលយើងមករស់នៅទីនេះយើងឃើញប្រទេសអូស្ត្រាលីជាប្រទេសមួយមិនមែនមហាអំណាចទេមិនមែនប្រទេសដែលដែលដែលហៅថាមានប្រជាប្រដ្ឋច្រើនមែនមានតែមានចំនួន26លាននាក់25លាននាក់មែនប៉ុន្តែនៅក្នុងនោះមានសាសជាតិចម្រុះនឹងជាង70 80សាសជាតិនិយាយភាសាខុសៗគ្នាបែរទៅជាយើងអាចស្ដាប់គ្នាបាន ដោយសារអីដោយសាររដ្ឋាភិបាល គេហ្នឹងយកអាច្បាប់អន្តរជាតិហ្នឹងទី1ច្បាប់ស្ដីពីជនជាតិដើមទី2ច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិហ្នឹងយកមកគោរពហើយដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់គេហើយគេកែប្រែរដ្ឋធម្មនុញ្ញរបស់គេហ្នឹងឲ្យទៅជាច្បាប់រួមគ្នារំលាយចូលគ្នាជាមួយនឹងសិទ្ធិមនុស្សហ្នឹងអាច្បាប់សិទ្ធិមនុស្សទាំងពីរហ្នឹងធ្វើឲ្យមនុស្សទួទៅនៅក្នុងប្រទេសអូស្ត្រាលីទាំងមូលមានសាសជាតិចម្រុះហៅថាពហុសាសជាតិហ្នឹង អាចរស់បានដោយដោយដោយដោយដោយដោយសុខដុមរមនាសុខដុមរមនាគ្នាព្រះអង្គមើលមើលឲ្យមានចែកក្រុមលេខការការយល់ដឹងអំពីចំណេះដឹងឲ្យគ្នាទៅវិញទៅមកសាលារៀនបើជីងមកគឺថាស្មើភាពគ្នាទាំងអស់រត់ជំនួយដូចដូចគ្នា មានអីមានអីខ្វះខាតរត់ចេះតែបំពេញនៅអកតបកិច្ចរបស់រដ្ឋហ្នឹង ផ្ដល់នៅផលប្រយោជន៍ទាំងឲ្យប្រជាជនទាំងអស់នៅលើសកលលោកដែលមានសរុបជនជាតិទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីនោះហើយដែលជាប្រទេសមួយដែល វាកម្ររស់បាននៅលើពិភពលោកហើយអញ្ចឹងទេយើងឃើញនិយាយរួមនិយាយរួមទៅសិទ្ធិដែលរបស់មនុស្សហ្នឹងចេញមកវាចេញមកតាំងពីឆ្នាំ1948ដល់ឥឡូវហ្នឹងកម្រឃើញបានប្រទេស ដែលកាន់លទ្ធិកុម្មុយនីនឹងយកតែប្រើប្រាស់បានឲ្យទៅតាមស្តង់ដារអន្តរជាតិនឹងឡើយទេអាហ្នឹងកណាឃើញនឹងជាពិសេសប្រទេសទាំងឡាយធំធំពីរហ្នឹងដែលកាន់លទ្ធិកុម្មុយនីហ្នឹងវា រំលោភសិទ្ធិទាំងទៅហើយហើយសួរថាប្រទេសតូចតូចជាពិសេសដូចកូរ៉េខាងជើងដូចវៀតណាមខាងត្បូងវៀតណាមវៀតណាមខាងជើងហើយនឹងអង្គុយបាហើយនឹង ជាពិសេសប្រទេសដែលកាន់លទ្ធិកុម្មុយនីហ្នឹងគាត់មិនមិនមិនសូវយកចាត់ទុកដាក់ទេថ្មីត្បិតតែគាត់យកទៅគាត់ទទួលចោះសញ្ញេយកទៅប្រើប្រាស់មែនយកទៅផ្សព្វផ្សាយគាត់ធ្វើតាមទេគាត់គាត់ចង់បានជំនួយតែប៉ុណ្ណោះអញ្ចឹងចំណុចដែលយើងមានពេលនេះយើងចង់ឲ្យខ្មែរក្រមយើងនឹងទោះបីថ្មីត្បិតតែស្ថិតនៅក្នុងក្រមការគ្រប់គ្រងរបស់ ប្រទេសវៀតណាមមែនប៉ុន្តែយើងគួរតែយល់ដឹងអំពីច្បាប់ អន្តរជាតិនឹងឲ្យច្បាស់លាស់ យ៉ាងហោចណាស់ក៏យើងអាចបានយល់ដឹងអំពីអ្វីដែលជាសិទ្ធិមូលដ្ឋានរបស់យើងដែរពីព្រោះផ្នែកក្រមយើងអត់តន់បានណាម្នាក់យល់ដឹងអំពីសិទ្ធិហ្នឹងទេមកអំពីសិទ្ធិហ្នឹងយួនគេយកទៅហើយគេមិនដែលបានផ្សព្វផ្សាយឲ្យយើងដឹងទេនោះដែលជាចំណុចដែលយើងនឹងចាប់ផ្ដើមធ្វើនៅអាទិត្យបន្តបន្តហ្នឹងផ្សព្វផ្សាយនៅអ្វីដែលយើងជាគោលការណ៍របស់អង្គការសហជីវជាតិឲ្យយុវជនខ្មែរយើងខ្មែរក្រមឲ្យបានយល់ដឹងអំពី ច្បាប់ទាំងអស់ហ្នឹងទូលំទូលាយហើយកុំឲ្យគេ យកសិទ្ធិហ្នឹងមកគ្រប់គ្រងលើយើងថ្មីត្បិតតែអំណាចហ្នឹងគេកាន់មែនក៏ប៉ុន្តែយើងមិនចង់ឲ្យអំណាចហ្នឹងរំលោភទៅលើយើងដែលយើងអត់មានយល់ដឹងអ្វី